ថ្ងៃរៀបកាយមនុស្សដែលធ្លាប់ស្និទ្ធស្នេហា មនុស្សធ្លាប់សន្យានឹងគ្នាបែរជាខ្លាចជាប្រពន្ធរបស់គេ អូនដើរមកប្រាប់អើយបងកាត់ចិត្តបងមិនដែលគិតថាជាការពិតទេ ដូចមនុស្សឈួតស្នេហ៍ជូនបងអូនតែទឹកភ្នែកហូបញញឹមទាំងមិនដឹងខ្លួនកំពុងយល់ខ្លួនកំពុងយល់សងសាខ្ញុំខ្លាយជាប្រពន្ធគេមនុស្សខ្ញុំស្នេហ៍បានទៅអ្នកផ្សេងអូពលដែលបងធ្លាប់ថែពលដែលធ្លាប់ អីលើបាយជាប់ក្លិនប្រោបផ្សេងទៅធ្វើបែបណាទើបអាចខូតអូនបានជុកនេះបានត្រឹមតែស្រឡាញ់ ដូចមនុស្សឈួតស្នេហ៍ជូនពូអូនតែទឹកភ្នែកធ្លាប់ញញឹមទាំងមិនដឹងខ្លួនកំពុងយំសំសាខ្ញុំខ្លាយជាប្រពន្ធគេមនុស្សខ្ញុំស្នេហ៍បានទៅអ្នកផ្សេងអូគាត់ដែលបងធ្លាប់ថែគាត់ដែលធ្លាប់ ពេញលើបែជាប់ក្លិនប្រោបផ្សេងទៅធ្វើបែបណាទើបអាចខួតអូនបានឬជុំនេះបានត្រឹមតែស្រោ យំខ្លាយជាប្រពន្ធគេមនុស្សខ្ញុំស្នេហ៍បានត្រូវអ្នកផ្សេងអូពលដែលបងធ្លាប់ថែពលដែលធ្លាប់ថែពេញលើបែកជាប់ក្លិនប្រផ្សេងទៅវិញធ្វើបែបណាទើបអាចខូតអូនបង